សារ៉េតកសិកម្មសូមស្វាគមន៍ថ្ងៃនេះបង្ហាញអំពីសកម្មភាពមួយចំនួនថ្ងៃនេះដោយសារមានអតិជនគាត់កំងនៅកូនប្រទាលកតុយកពើពូជដើម្បីយកទៅដាំដុះថ្ងៃនេះខ្ញុំជាមួយនឹងគ្រួសាររបស់ខ្ញុំបានមកយកកូនប្រទាលកតុយកពើដែលខ្ញុំបានផ្សាំរួចនេះ បងប្អូន ដែលខ្ញុំបានផ្សំរួចដើម្បីដកយកផ្ញើឲ្យអតិថិជន បាទអញ្ចឹងគឺយើងដាំទៅដឹងតែរស់100%ដោយសារខ្ញុំបានផ្សំវារួចរាល់ហើយនេះបងប្អូនឃើញទេនេះល្អល្អប្រសិនបើបងប្អូនត្រូវការពូជទាកទុយពើពូជជប៉ុនអាចតំណាក់តំណងខ្ញុំបានខ្ញុំមានពូជជប៉ុនពូជម៉ាឡេនិងពូជអូស្ត្រាលី ហើយពូជដែលខ្ញុំមានច្រើនជាងគេគឺពូជជប៉ុនណាបងប្អូនដែលជាពូជមួយពេញនិយមសម្រាប់ប្រជាពលរដ្ឋគាត់យកទៅដាំដុះបាទនេះល្អបងប្អូនបាទនេះគាត់គ្រួសារខ្ញុំកំពុងតែអឺដើរដកនៅកូនទៀងទុយក្រពើដែលបានសាំហើយណាសុខភាពល្អល្អផ្ញើទៅឲ្យម៉ួយអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនតែងតែគ្រប់ត្រនៅវិស័យកសិកម្មហើយគាត់ ក៏តែងតែបញ្ជាទិញនៅប្រទៀងទួយកពើរហូតបាទហើយនេះបងប្អូននេះឃើញវាល្អឯងបាទយើងដូរដាក់ផើងថ្មអាហ្នឹងថាធ្វើឲ្យសុខភាពវាល្អនេះខ្ញុំគ្រួសារខ្ញុំបានដកហើយយកមកដល់ផ្ទះហើយចាប់ដើម workshop ឲ្យឲ្យម៉ួយបាទឲ្យម៉ួយគាត់កំង 20ដើមបាទម៉ោង20ដើមហើយឥឡូវកំពុងតែរៀបចំផ្ញើឲ្យគាត់ហើយនៅទឹកដីកំពង់ចាមបាទនេះគឺយើងមានទ្របយ៉ាងប្រុងប្រយ័ត្នដើម្បីកុំឲ្យវាជាប់ឲ្យវាអីដើម្បីយកឲ្យម៉ួយទៅគាត់ដាំទៅមានសុខភាពល្អអត់ឲ្យអន់ទេបាទអញ្ចឹងការវេចខ្ចប់គឺអឺមានការប្រុងប្រយ័ត្នហើយពេលដែលបងប្អូនយកទៅមានការ ចេះដូរជូនកុមារបងប្អូនវិញបាទអ្នកឃើញទេយើងរៀបចំយ៉ាងប្រណិតបាទរៀបចំយ៉ាងប្រណិតអូខេមើលបងប្អូនអ្នកវិញអូយ៉ាបាទគេបានមួយទៀតហើយប្រយ័ត្នប្រយែងប្រយ័ត្នបាទអូខេ finish មួយទៀតហើយបាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះបាទហើយ ពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe និង Share នៅវីដេអូនេះមួយផងបាទដើម្បីទទួលនៅវីដេអូក្រោយៗជម្រាបលាបាយបាយ